សានេះមកចំក្រោយចំដល់មីណាខាន់សេសាខាន់សេសេសាកាន់ចេសាហើយទៅត្រូវត្រូវរត់ឃើញគ្រប់ប្រព័ន្ធបាទមើលមើលដើមមកមុខនេះបន្តិចមើលមើលឡើងឡើងឡើងមកលើបង្ហាញតួបន្តិចមើលឡើងមកលើមិនប្រមាណលើដៃទេឡើងមក ទឹកចុះពីលើក្បាលហោះមិញបាទទឹកមិញអាទឹកនឹងឃើញណែឃើញគេបង្ហោះសារណាហើយមកដល់ជិះប្រហែលម៉ោងមកមកដល់ How long have you traveled? Uh, I just arrived today. Um, how how how many hours? How long flight? Like 20 hours maybe. 20ម៉ោង20ម៉ោងនេះមកដែរ នេះជីដូនដូនហើយជីដូននឹងចៅមួយអាយុមើលមុខប៉ុនគ្រានេះជីតាឪពុកឪពុកឪពុកក៏នេះបាទអរគុណណាស់ដែលបានឲ្យចៅមកប្រកួតតំណាងឲ្យកម្ពុជាអរគុណណាស់ដែលឲ្យកូនមកប្រកួតនៅកម្ពុជាសែជួបមកបាទអរគុណណាស់អឺ នេះមានឯមាសទេថាមានណាត់មានដល់អត់ទេចូលបើទៅយកមេដាយមាសប្រកួតដល់អន្តរជាតិប្រកួតខ្នាតពិភពលោកយកបានហើយរឿងអីអាស៊ានយកបាននឹងជាមោទនភាពរបស់ខ្មែរ ដែលទៅដល់ទីណាក៏ដោយដែលខ្ញុំនិយាយថាឈាមវាខាប់ជាងទឹក នៃនេះទូលំទូលាយណាស់នៅក្នុងក្របខ័ណ្ឌជាតិក៏មាន នៅក្នុងក្របខ័ណ្ឌទូលំទូលាយជាងនឹងក៏មានទៅដល់ទីណាក៏នៅតែឈាមជាខ្មែរដែរមកប្រកួតឲ្យខ្មែរដើម្បីខ្មែរណានឹងដែលខ្មែរមានមោទនភាព សម្រាប់អ្នកដតីទៀតនឹងគេគិតផ្សេងប៉ុន្តែសម្រាប់អ្នកដែលបានចូលរួមទាំងនេះគឺជាឱកាសល្អ